ញ្ញាតាំងពីដើមមកមកធ្វើក្រុមយ៉ាងព្រោះតែការស្រឡាញ់អាហារឆ្ងាញ់ឆ្ងាញ់ đầu thấy có lên miên miệng chút ôi chim mê tân nghe nhớ tới trong đầy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 ធ្វើតាមសម្ដីតែអ្នកបដូរផ្លាស់ថ្មីគឺស្រោចរណៃបំពេញសន្យា đây có lấy miên niềng chút ơi